ធម៌តែតែឈប់សម្ញាក់តល្អហ៊ានថាថ្មីខ្លះធ្វើគ្រូកម្មដ្ឋានយូរតែតែផ្លឹកអញ្ចឹងនេះហើយដល់មកនេះហ៊ានថាថ្មីទាំងអស់ខរតែចេះយ៉ាងបានបានទុកតាមរបស់ថ្មីម្ដងទៀតទីមួយគឺរៀនអីរៀនធ្វើយ៉ាងម៉េចឲ្យមានសតិរៀបចម្រើនកំពុងចម្រើនចម្រើនហើយនឹងមេត្រាទី1អ្នកដែលភ្លេចសង្ឃគឺអ្នកភ្លេច ហើយបើសិនជាយកធម៌ភ្លេចមកចម្រើនទេចាំមិនមួយជីវិតហ្នឹងបើសិនជាបានកុសលធម៌អស់អស់អង្គុយកម្មដ្ឋានហ្នឹង20ឆ្នាំហ្នឹងអត់បានប្រកបជាផលអីទាំងអស់ទៅទេហ្មងស្បសូនទៅទេហ្មងបើនៅតែក្នុងកម្មដ្ឋានហ្នឹងរហូតជាមហាកុសលណាស់ណានេះជាតួវិបាកអស់អញ្ចឹងណាគឺសំខាន់ទីមួយគឺធ្វើមិនឲ្យឲ្យឲ្យគាត់មានសតិហ្មងអញ្ចឹងហាត់សតិគឺកាយានុបស្សនាសតិប្បដ្ឋានតបតើណានេះ សតិប្បដ្ឋាននេះកាយានុបស្សនាទេវដ្ឋានហាត់ហាត់នឹងហើមចេញនឹងហើមចូលវែងឲ្យវែងខ្លីនៅដឹងឲ្យតាមស្របបើថាភ្លេចឲ្យទុកជាងថាចេញដឹងទៅដឹងយូរយូរយូរយូរចង់ទៅអាគេហៅដាមចាស់វាចេះតែចង់ទៅវែងប៉ុណ្ណឹងទៅគេថាអត់យើងចង់ទៅទុកទុកចិត្តទុកមើលមកថាដល់បន្ទុកនឹងទៅមកថាចង្ការយកទុកមកជាប់ទៀតចង្ការចេញដឹងចូលដឹងព្រមទៅទុកមិនជាប់ទៀតដៅភ្នែកហ្មង ហើយកុំទៅបើកភ្នែកទេបងសុខចិត្តបើកភ្នែកអត់ទៅណាសុខចិត្តបើកភ្នែកអត់ទៅបើបើកភ្នែកចេះទៅរឿងធំនៅផងវាចេះល្អអានឹងគេហៅវាស្នឹកណាអញ្ចឹងទុកក៏ជាប់ដល់ហាត់យូរយូរទៅមានសតិគ្រប់គ្រាន់ចេញវែងកណ្ដឹងតូវែងកណ្ដឹងចេញខ្លីកណ្ដឹងតូវខ្លីកណ្ដឹងខ្យល់ល្អិតកណ្ដឹង ម៉ត់ក៏ដឹងអស់ក៏ដឹងហើយចោលកៅតណៈដឹងទាំងអស់ជោគជ័យប្រោយយល់ទេក្នុងខាងសៀមរាបព្រះអង្គសៀមរាបនេះខាងសៀមរាបតបោតែទីសៀមរាបតែទីសៀមរាបលើកទៅទោសឯងឈប់តោះមែនទេគេហើយសៀមរាបតបោហ៎ពួកកម្មដ្ឋានសមូលនៅខាងសៀមរាបសមូលអ្ហ៎អ្នកនៅសៀមរាបគឺសម្បូរសម្បូរជាងគេនៅខេត្តសៀមរាបហើយជាងកម្មដ្ឋានតាំងពីដើមមកព្រោះកន្លែងនោះសម័យអង្គរគឺធ្វើកម្មដ្ឋានមកធ្វើអង្គរកើត វល់ពួកកម្មដ្ឋានដែលសៀមរាបបើសិនជាបានជួបអ្នកភ្លេចជួយផងជួយគាត់ផងជួយព្រះអង្គផងហើយព្រះអង្គបានអ្នកបានផលកម្រើកគុំក្នុងវិជាធម៌ខុសអស់កាលមួយជីវិតហើយបើសិនជាមកខ្ញុំកណាខ្ញុំកណាជួយជួយច្រើនហើយឥឡូវមួយទៀតមកចំណុចទៀតរឿងបញ្ហាអតិថាននេះពុទ្ធគុណដល់អនុពានណា សុំតែមើលឋានព្រះនិព្វានមុនមកមើលឋានសួគ៌សុំតែមើលឋាននិព្វានទៀតដល់ហើយអស់ឋានមើលទៅតែមើលឋាននិព្វានឲ្យទៅអាទិដ្ឋឋានតែមើលដល់វាទៅទៅផងប្រវត្តិទៅតែម្នាក់ឯងឃើញតែម្នាក់ឯងក៏អត់មានអាចារ្យឲ្យពិនទុមែនទេណែមានអាទិដ្ឋឋានទៅនិព្វានហ្នឹងប្រយ័ត្នប្រយែងមែនទែនតែនឹងនិព្វានអត់ទូទេ ពេកឃើញនៅពៀនយ៉ានៅពៀនឃើញលោកសំឃើញវតាឃើញមាននៅពៀនដែរនៅពៀនគ្មានរូបទេអញ្ចឹងអ្នកណាមួយនិយាយពីនៅពៀនមានរូបខុសហើយខុសទាំងអស់មានត្រូវទេនៅពៀនឃើញដោយអ្នកពេលអ្នកឲ្យខោចិត្តគឺខ្លួនឯងនេះមិនទាន់បានសោតតាផងមិនឃើញបានពុទ្ធោពុទ្ធចោធោចេញទៅមើលទៅពៀន ហើយចេះតែសាវិបស្សនូបកលេសនឹងរហូតអត់មានទៅណាមកណាអញ្ចឹងបងណាឆ្នាំមកផ្លូវខុសច្រើនអត់មែនផ្លូវខុសច្រើនអញ្ចឹងយើងត្រូវឲ្យស្គាល់ផ្លូវត្រូវផ្លូវខុសពុទ្ធគុណអញ្ចឹងខំមានសេចក្តីសង្ឃានសេចក្តីសៃឡានសេចក្តីចាក់គៀនសេចក្តីទេវតានសេចក្តីមរណៈសេចក្តីបត្តមានសេចក្តីមានសភាពធម៌ជារំដូចគ្នា អាហារិបរិគលសញ្ញាធាតុវឋាន មានសភាពធម៌ជាអារម្មណ៍ដូចគ្នាមិនទេណានេះ8និង2 10មានសភាពជាមានសភាពធម៌ជាអារម្មណ៍ដូចគ្នាសុទ្ធតែគ្មាននិមិត្តអត់ទេអត់មាននិមិត្តទាំងអស់នេះអត់មានទេនេះ1 2 3 4 5 6 7 8 9 10ណានេះ10កម្មដ្ឋាននេះនៅក្នុងចំណោម35កម្មដ្ឋាន10កម្មដ្ឋានគ្មាននិមិត្តដូចគ្នា សុទ្ធតែសភាពធម៌ជានិមិត្តដូចគ្នាដែលថាចម្រើនពុទ្ធគុណហ្នឹងគឺយកគុណពុទ្ធមកពិចារណាចម្រើនធម៌មានទេយកធម្មគុណមកពិចារណាស្វាខាតោភគរតាភមូនោះអសង្ឃានទេយកសង្គុណមកពិចារណាសោបរិបណ្ណោនោះសេឡានទេយកគុណសិលសខាបត់មកពិចារណា ចាក់គៀនទេយកការលះបង់ធ្វើទានមកពិចារណាទេវតាទេលឹកដល់ធម៌នឹងកាយទេវតា5យ៉ាងសភាសីលៈសតចក្យបញ្ញា កាលយើងមានធម៌ហ្នឹងទេដោយទេវតាព្រោះទេវតាគេកើតតាមធម៌5យ៉ាងហ្នឹងតែអញមានអត់ទេបើគ្មានទេបើកើតតែមានមកនឹងទៅបំពេញទៅសធាបំទាន់មានជាកម្មផលឡើងបើមិនទាន់កម្មសិលទេធ្វើសិលឡើងនៅកម្មខាងគេជួយទាំងណាមានអនាសេរលឹកពីដីស្លាប់បត្តមានសេរលឹកព្រះនិព្វានធម៌ស្ងប់មិនឃើញនិព្វានទេរលឹកគុណនិព្វានណាអាហារេបរិកោសញ្ញារលឹកការហូបចុកនេះអាហារចូលទៅគឺពឹងឡើង ចាតោធាតវដ្ឋានអ្នករលឹកនៅធាតឃើញអាកាយឃើញព្រមធាតមួយនេះនេះទៅធ្វើនេះទៅអស់ហើយនេះទៅអស់ហើយអត់អីទេទៅអស់ហើយកុំធ្វើមន់មហមមហមនោះទៅអស់ហើយណាបងណានេះយប់នឹងយកទៅមើលយកទៅមើលអានោះអានោះទេ8ហ្នឹងហើយនឹងអាហារេបរិកោសញ្ញាវិទ្យាកម្មដ្ឋានមុនមើលមើលមើលមើលព្រះអង្គមើលអង្គរៀន បានដល់ណាក៏ដោយប៉ុន្តែត្រូវតែមើលចេះដើម្បីជួយគេអានឹងចឹងណាតែមានហើយមានហើយចឹងត្រូវចាំណាស្រាប់ធៀបធរជាអារម្មណ៍គឺទៅតាមធរនឹងធរនឹងយ៉ាងម៉េចពិចារណាយ៉ាងចុះគ្មាននិមិត្តទេនិមិត្តរូបជាគ្រឿងសង្កល់ណាមាននិមិត្តទេ សភាពធម៌ចិត្តធម៌ពិចារណាទាំងអស់យល់ទេចឹងហ៎នេះឡប់ទៅវិញគឺវិកតការកោសលនឹងចង់ប្រគិនរឿងអញ្ចឹងអញ្ចឹងរឿងធម៌អធិប្បាយមិនប្រគិនទេរៀនបើរៀនរឿងអធិប្បាយធម៌មិនមែនរៀនមួយខែទេរៀនមួយឆ្នាំក៏ដាក់តាដោទៅទេវយោធម៌មួយឆ្នាំរៀនមួយខែនេះចង់និយាយពីខុសហើយនឹងត្រូវនឹងហ្មងខុសហើយនឹងត្រូវ ព្រោះធម៌ហ្នឹងយើងធ្វើហើយយើងបប្រតិបត្តិហើយយើងស្គាល់ហើយអញ្ចឹងយើងមកប្រាប់កន្លែងខុសកន្លែងត្រូវបើចម្រើនពុទ្ធោប្រងត្រាស់ដឹងនៅចក្រារិសាច់ហើយញ៉ាំនិសេត្រាស់ដឹងផងអត់ស្គាល់ទេស្អីខ្លះទៅចាក់4ណោះគិតទៅនោះចាក់4ពិចារណាតាមបញ្ញាដែលយល់ឃើញបណ្ណាថាប៉ុណ្ណឹងហើយបច្ចៈមួយទៀត រឿងរំដាប់នេះបាយໄសសាធរនឹងសូមយល់ព្រោះពុទ្ធគុណច្រើនច្រើនមានខែវធរណាខែខ្លួនឯងផងខែអាចារ្យមួយផងហើយមានអីបាច់បាក់ទៅទីបាត់ឆាមគេមកណាមានសធមមកគូមានអីសិជោមានអីទៀន5ធូប5មានផ្កាមានលិចនឹងតាមមាន3 4 5ឆ្នាំទៀតដល់17ឆ្នាំមកទឹកយាមរងហើយចាំយាមថ្ងៃបកោះហ្នឹង ខុសទេថាតែម៉ាត់ឲ្យអស់កំណត់ទៅខុសទេនេះជាកេទេអាចារ្យតបតអាចារ្យពួកខ្លះនៅស្រុកខ្មែរគេនេះអាចារ្យរៀនតអាចារ្យជាន់មុនអាចារ្យជាន់មុនរៀនតអាចារ្យជាន់មុនដូចគ្នាព្រោះនៅស្រុកខ្មែរយើងមានសាសនាពីរពុទ្ធសាសនានិងព្រហ្មញ្ញសាសនា ព្រហ្មញ្ញសាសនាណាប់មិញតធម៌បីសីទាំងអស់ហ្នឹងសិតតែរំដាប់ព្រហ្មញ្ញសាសនាបីសីនឹងជាទួនលឹងប្រែសូរព្រះខោពលឿនហ្នឹងគឺជាទួយោនីរបស់ប្រពន្ធឯសូរនៅឲ្យចាំអាហ្នឹងប្រដាប់វារាប្រដាប់របស់គេណាអាហ្នឹងចឹងសធរដងលឹងឯសូរសុតមើលកាត់ត្រូវចាំមែនទេណានិយាយ កុំស្វែងកុំស្និទ្ធទេអត់ទៀតដៃហ៎ហាអត់ទៀតដៃហ៎ពុទ្ធសាសនាក៏ស្វែងគុំលឹងឯទៅហ៎អញ្ចឹងដាមពីខាងប្រមាញ់មកចូលក្នុងពុទ្ធសាសនាចាំខ្ញុំបណ្ដាស្នានប្រគិនប្រវត្តិខ្លះនៅភូមិភាគឥណ្ឌាពួកអរិយនិងពួកមេលខៈ ប្រយុទ្ធប្រដាល់គ្នាដោយសង្គ្រាមនៅភូមិជាងលៀននឹងពួកមលខណ្ឌនៅកាន់ពុទ្ធសាសនាយ៉ានៅកាន់ពុទ្ធសាសនាហើយពួកអរិយនឹងវាយលុកតោមកដើម្បីដណ្ដើមយកជ័យជំនះណាយ៉ាអំណាចអូយើងនៅកាន់ពុទ្ធសាសនាវាសិតតែអ្នកស្លូតបង មានណាបាណារិបាតាវីរមនីកុំសម្លាប់សត្វកុំសម្លាប់សត្វដៃលើក្បាលដៃទូអញ្ចឹងគេមកយកអស់ទៅណា អញ្ចឹងរឿងរឿងបញ្ហាចឹងពុទ្ធសាសនាលោកសំដែងសាមញ្ញឲ្យសត្វទូទៅកាន់ឲ្យដល់យើងម្នាក់កាន់គេមិនកាន់ចេះមកខោក្បាលតរថ្ងៃឯងខំសឹងដល់បាណារិបាតាវីរៈនេះគេចេះតែមកខោក្បាលដល់ខំយូរយូរដាក់សិនដាក់ឡៃសិនហ្នឹងចឹងនៅភូមិភានលៀនសម្បូរខាងបេតមុនពួកព្រាមនៅតរថ្ងៃ ហើយពីដើមមកខ្មែរនឹងឥណ្ឌាវាជាប់គ្នាយល់ទេហើយខាងនោះវាយចូលមកឈ្នះហើយខ្មែរយើងនេះក្នុងសម័យណាស្ដាច់កាន់ពុទ្ធសាសនាដោយច្រើនទៅអាហ្នឹងក៏នាំគ្នាលើដំណើរពុទ្ធសាសនាទៅនៅក្នុងសម័យណាប្រមាញសាសនាខ្លាំងជាងទៅក៏លើដំណើរប្រមាញសាសនាទៅហើយប្រមាញសាសនាមានប្រដាប់គ្នាហ្នឹងតែអញ្ចឹងទៅប្រដាប់ហ្នឹងវាលាយគ្នាហ្នឹងទេណា លាយបងលាយអត់ដឹងទេនិយាយនិយាយអត់ដឹងទេតែយូរយូរទៅបោកទៅប្រពុតទាំងអស់អាចចូលមកអញដាក់ប្រពុតស្អីដែរទៅចូលមកស្រុកខ្មែរប្រមូលដាក់ប្រពុតទាំងអស់រហូតដល់យល់មែនតើធ្វើបន់អត់មានបាយស្អីអត់បានបន់អត់មានក្រុងរីអត់បានបន់អញ្ចឹងពីព្រោះអីប្រពុតគាត់យល់ថាសិទ្ធិប្រពុតសិទ្ធិប្រពុតទាំងអស់អញ្ចឹងសំដដកខាងនឹងចោល ខាងនោះខាងវេទមន្តគេរៀបចំសក្ការៈតម្លើងគ្រូយល់ទេតម្លើងគ្រូវេទមន្តអានឹងទុកឲ្យខាងនោះចោះព្រោះគេមិនទាន់ទៅនិព្វានទេមិនទាន់មកខាងពុទ្ធសាសនាទេ ពួកនៅ ក្នុងប្រទេសឥណ្ឌាណាពុទ្ធសាសនានិងព្រហ្មញ្ញសាសនានឹងពីដើមបដិបត្តិគ្នាសម្បំណាស់ប្រយុទ្ធគ្នាបងទៀតមិនអត់ស្រុកខ្មែរធ្វើបងប្អូនដោយប្រៃប្រពន្ធនៅជាមួយនឹងជើងស្រួល មកដល់ប្រទេសកម្ពុជាយើងគឺចូលគ្នាមកចូលឯងឲ្យស្រួលទៀតនៅជាមួយគ្នាបណ្ដោយអត់មាននរណាមួយទាស់មួយនរណាទាំងអស់ស្រួលខោស៊ីចូលគ្នាបណ្ដោយដឹងហើយដឹងឲ្យស៊ីចូលគ្នាមកនេះហ៎ដឹងហើយនេះព្រះអង្គព្រះអង្គខ្លះឲ្យស៊ីចូលជាមួយប្រមាញ់ស្រួលអាងារទៅបួសស្បង់ចកពុទ្ធដល់តការនវប្រមាញ់ សូត្រធម៌ប្រពុតដល់អនុវត្តប្រមាញ់ណែមានតឡើងគ្រូមានសធមមានបាយសុយផងអុយសូត្រទៅអ៊ីមេហេទីបធូបាមកស្វែងគុំប្រែស្វែងគុំប្រែទៅមកស្រោចចិត្តមុនទៅស្រោចចិត្តទៅនៅជាមួយគ្នាស្រួលណាស់ហ្នឹងជាបងជាប្អូនជាមិត្តជាភ័ក្រទាំងអស់អត់មានពិបាកណាស់ហ្នឹងស្រួលពីដើមសម័យព្រះទាស់ខ្ញុំបទូតាពួកព្រាមខឹងព្រះហៅបទូតា ព្រះលោកដៀលថាពួកខ្វាក់7ដំណរពួកសាសនាវាហ្នឹងឯងខ្វាក់ចេតាឯងក៏ខ្វាក់ជាទួចលាឯងក៏ខ្វាក់ក៏ខ្វាក់ខ្វាក់ខ្វាក់ខ្វាក់នឹងកំព្រើជួមកហើយពីខាងព្រះខាងដើមឥឡូវហ្នឹងអ្នកខ្វាក់មកនៅជាមួយអ្នកភ្លឺនៅជាមួយនេះស្រួលហ្មងនៅមកអញ្ចឹងគ្រាន់តែចែកម្នេះចែកថាពុទ្ធសាសនាគ្មានរំដាប់នឹងទេបើអស់លែងណាស់មានធម្មតាផ្កាមានធម្មតាទៀនធូបនឹងតែសំខាន់ផ្លូវចិត្ត យកចិត្តប្រើមានអីគេបាទសំខាន់សិលសិលបរិសុទ្ធរំដាប់រំដានោះសិតតែលក្ខណៈព្រមញ្ញសាសនាទេដែលគេរៀបចំ ទៅគេហ៊ានសូរបងហ៊ានយុទ្ធសិលហ៊ានចែកទឹកហ៊ានចែកដីហ៊ានស្ដោះហ៊ានគោះហ៊ានចាប់ជាប់ ដាក់ច្បាក់មិនជាប់ចែកទឹកចែកដីជឿនឹងយ៉ាងគេញ៉ាំចឹងដើម្បីអតិពលខ្លាំងតកែទៅហើយសឹកខ្មែរយើងមានពេលចឹង អញ្ចឹងអ្នកណាគេកាន់ខាងលទ្ធិប្រមាញ់នៅជាប់ទំនៀមទម្លាប់ហ្នឹងមកឲ្យគេកាន់ទៅចុះយើងកុំរវល់គាត់ហើយខាងពុទ្ធសាសនិកនេះនិយាយរឿងនិព្វានហ្នឹងនិយាយបោះចោលមកហ្នឹងអត់ណាយល់ទេយើងអត់មានទៅស្ដីបន្ទោសគេទេប៉ុន្តែឯងទៅទៅហ្នឹងទៅចុះបើថាទៅនិព្វានយើងមើលអាត្មាមកទុកម្ដងសិនអាហ្នឹងពេលដើមមកឯងស្លាប់កាន់ឥឡូវទុកចែកឲ្យដាច់ហ៎កុំឲ្យអត់ស៊ីចូលខ្លួនគ្នាអត់ស៊ីចូលខ្លួនគ្នា ត្រូវចែកដាច់មកឲ្យស្លាក់អានេះប្រមាញ់នឹងខាងបួងសួងបន់ប្រន់បកកខាងជើងខាងបលីកាបលីកម្មអីក្នុងអស់ហើយដល់មកខាងពុទ្ធសាសនាយើងអស់ហើយមនុស្សពកទាំងពមាធម៌មានមនុស្សទេថាមនុស្សមយាថតទាំងអស់សវ័យវិចិត្រធំវិចិត្រសរសើរវិចិត្រអញ្ចឹងណាណាផងណាណានៅចិត្តទាំងអស់ កើតក៏មកពីចិត្តមិនកើតក៏មកពីចិត្តខ្ជិលក៏ពីចិត្តខ្ជិលពីចិត្តត្រូវក៏ពីចិត្តមិនត្រូវក៏ពីចិត្តខុសក៏ពីចិត្តចំក៏ពីចិត្តមិនចំក៏មកពីចិត្តអស់បងអាចារ្យគ្រូកម្មដ្ឋានសែនក្បាលជ្រូកនឹងគិតមិនទេដល់សែនក្បាលជ្រូកនឹងទៅខាងណាមកខាងណានេះបងហើយខ្ញុំកណាយល់ថាបើព្រះអង្គនៅសែនក្បាលជ្រូកអញ្ចឹងបងក៏ទៅពៀនខឹងនឹងទៅនាំយើងទៅទៅពៀនតាមគាត់ណាបើព្រះអង្គក៏ផ្លូវខ្លួនឯងឃើញផងយល់ទេ យាយយាយណាយាយនេះសំខាន់យាយយាយតាតាគួសមទេបងណាយាយយាយចំណាប់ចំនួនណារឿងហ្នឹងរឿងរឿងរឿងໄខខ្លាយណាខ្លះໄខខ្លាយដែរចេះឆ្លប់រៀនកម្មដ្ឋានរៀនបាយសីខ្លាធរហើយឃើញឮសូរអញ្ចឹងព្រោះត្រូវដែរចង់មកហ៊ានចង់មករៀនដែរប៉ុន្តែហ៊ានមកខ្លាចខុសគ្រូខ្លាចខុសគ្រូតែលោកគ្រូតាមធ្វើអត់ហ៊ានខ្លាចគ្រូឯណាខ្លាចលោកគ្រូតាមធ្វើ ខ្លាចខុសគ្រូណាអាហ្នឹងមកវាជំនឿប្រមាញ់ណាពុទ្ធសាសនាយើងនិយាយពីកម្មហើយនឹងផលមានគ្រូខុសឯណាមានខុសគ្រូអីកម្មផលអ្នកធ្វើល្អបានល្អអ្នកធ្វើអាក្រក់បានអាក្រក់ប៉ុន្តែជំនឿបដកក្នុងចិត្តគាត់ហ៎អ្វីអ្វីខ្លាចខុសចេះខ្លាចខូនទៅវាជាប់ដាមកអញ្ចឹងទៅអត់ហ៊ានដកខ្លួនចេញទៅណាទេខ្លាចខុសគ្រូខ្លាចទោះខ្លាចខុសតាមការពិតគឺមកពីស្មារតីយើងខ្លាចតស្លុបទេហើយវាមិនចំទេអញ្ចឹងរឿងដាប់ សម្ដានហ្នឹងបងណាទៅរៀនឡប់ទៅវិញទៅរៀនគ្មានទេគ្មានរៀបចំអីទេណៃមកស្វែងគុំព្រះបើមានធូបអត់ចុះមានស្កាបូជាទៅហើយបើសិនជាអត់ហ៎បើសិនជាហោបានមិនទេខណ្ឌ5អយតនៈ12មនុស្សពពទាំងសមាធិធម្មនេះចិត្តជាធំចិត្តជាប្រធានស្ដាប់ស្រានណាវិន័យមួយទៀតអានឹងវិធីចូលធម៌ណាវិន័យកុំឲ្យមានអ្ហ្មិច ទៅនេះមកទៀតឆាននោះមិនដាប់នៅកន្លែងដែលមកបត់ខោឲ្យមានស្អីស្អីនេះអាត្មានៅឃើញយើងនិយាយនិយាយខ្លះក៏កាន់អត់ឯងភៀចមួយមានដាក់ទៀនអីបន្តិចឲ្យចង្អុយចង្អុយទិញមកបកធន់ណាអានឹងគេហៅអីហៅទៀនឧបចារណាកុំឲ្យមានមិនមានចឹងទេហើយបកធោះខ្លាយមានដាក់លុយ100អីនៅហ្នឹងហ៎ អានឹងកណល់គ្រូហ៎និយាយអញ្ចឹងដៃលាបអាចារ្យមកហ៎អាចារ្យអត់ស៊ីអស់បានហើយបងហើយរៀននឹងរៀនទៅទេហ្មងឥឡូវនឹងនិយាយនិយាយកាន់សិល10អាមកបកមាន100អញ្ចឹងដៃសិលគាត់ហ៎អាឬក៏លើកនិយាយខ្លះសិល5សិល8ក៏ដៃមកបកឲ្យចូលព្រះអង្គកិនមកចុះព្រះអង្គចិត្តរូបរាជតាដែរមិនដាច់សិលព្រះអង្គហ៎ នឹងកុំឲ្យមានទេណាហើយមួយទៀតបោះថោកសប់ណែថោកសប់ហ្នឹងណាថោកសប់មួយខលាក់មួយកុំឲ្យមានរបស់អង្គហើយខ្សប់ទៅពីរណាណាខ្ញុំកណាខ្សប់យើងគេអង្គុយក្បែរតាអង្គុយក្បែរហ្នឹងដឹងខ្សប់អត់ឮដឹងនិយាយស្អីទៅលោលោក្នុងព្រះសម្ដែងថាស្ត្រីម្នាក់និងវិខោម្នាក់ អង្គុយក្នុងទីកំបាំងត្រជាយល់ទេមែនកំបាំងភ្នែកទេណាកំបាំងត្រជាត្រូវបាត់តាចិត្តវាមិនដល់និយាយទេគាត់អង្គុយក្នុងទីកំបាំងត្រជាហ្នឹងគាត់ត្រូវបាត់ដែរនិយាយនេះនិយាយលឺម្ដងគេ យើងនិយាយគ្នាលឺម្ដងគេហើយបោះនឹងទៅអោនទៀតណាអោនទៅអោនមកអញ្ចឹងទេទេរេរេ កាន់តែខុសកាន់តែច្រើនណាស់ទៀតណាណាកាន់តែខុសកាន់តែច្រើនហើយព្រះអង្គហើយអញ្ចឹងឯលំនាំនេះបោធរដាក់ក្រែធម្មទេសនៈអាចារ្យនៅសម្ដែងធម៌នៅបោធរត្រូវរៀបចំអត្តន័យខ្ពស់យល់ទេហើយបោសັບចូលមកបោគ្មានរឿងអីទេត្រូវលាក់ទេសន្តតិកោអាកាលកោអេហេបតិកោយល់ទេឃើញដល់ខ្លួនឯងហើយហៅគេហៅឯងឲ្យស្ដាប់ផងឲ្យគេចេះដឹងផងកុំលាក់ ខលៈនេះមានបញ្ហាពីរបើអាចារ្យនឹងរៀនខុសខុសមកកាប់ព្រះយល់ទេខុសមកកាប់ព្រះពលៈតអស់គ្នាខុសខុសខុសខុសខុសខុសខុសខុសរហូតជាលៈតអស់គ្នាទាំងអស់ព្រោះមួយមិនហ៊ានប្រាប់បើត្រូវមកឯងត្រូវមកកាប់ព្រះរហូតអាចារ្យនឹងត្រូវមានអ្នករៀនតចន្លងចេះត្រូវរហូតពួកយើងលៈអញ្ចឹងគ្មានឲ្យបណ្ឌិតឬក៏ អ្នកប្រាជ្ញាជួយកែព្រះអង្គទេបើព្រះអង្គលាក់បាត់ទៅហើយប្រាប់ទៅថាអាកកមកកុំប្រាប់ផងតែតគ្រាន់ណាណាគ្រាន់ណាមិនប្រាប់ទេប៉ុន្តែមានចំណុចខ្លះដែលចាក់តឹងដោយពិខុសខាបោះយល់ទេធូតរោចនៈសខាបោះបងបងដែលមានគុណធម៌ពិសេសផ្ទាល់ខ្លួននឹងដើរអួតប្រាប់គេនឹងត្រូវទោះបើបកធម៌នឹងអាចារ្យអត់ត្រូវទោះទេដល់តើណាហ៎ បកធរនឹងអាចារ្យដោយព្រះអង្គដោយការខ្លះប្រសងព្រះអង្គរៀនព្រះអង្គលក្ខធរនឹងអាចារ្យសម្រាប់កើតធរសិក្ខាបទនេះព្រះអង្គចេះដឹងព្រះអង្គដើរអួតប្រាប់គេដើរនិយាយប្រាប់គេនឹងត្រូវទោសមែនតែបើបកធរចំពោះលោកអាចារ្យនេះអាចារ្យបង្រៀនអត់ទោសទេព្រះអង្គណាណាស្ដាប់អីស្ដាប់ទៅមិនដឹងទេអាត្មាដកបកធររខរទៅជាមួយនឹងលោកអាចារ្យអត់មានតែចេតនារឹងដើរអួតដើរប្រាប់កណាចង់បានវាបានសការៈទេនឹងឲ្យយល់អំពីកិច្ចវិន័យមិនមែនចេះថា ក្អឹមក្អៀនក្អឹមក្អៀននឹងចាយហើយហើយចិត្តលាក់លាក់នឹងបានទេខកាលណាបើត្រូវមិនបាច់ទេត្រូវតែនិយាយប្រាប់អាចារ្យបានច្បាស់លាស់ហើយលោកអាចារ្យព្រះអង្គកន្លែងណាចង់ណាប្រគេលោកអាចារ្យនឹងធម៌លោកអាចារ្យដែរកន្លែងណាច្បាស់លាស់ព្រះអង្គត្រូវប្រាប់ពីការច្បាស់លាស់កន្លែងណាមិនច្បាស់លាស់ទេប្រាប់ថាអាត្មាអស់តែមិនហើយ ទៅមួយទេញោមបឋមវិបស្សនាប៉ុណ្ណេះចប់ យមចង់ដឹងលឺនេះទៅឆ្លាក់បច្ចុប្បន្នបស្សនាដល់លោកគ្រូនៅខេត្តនោះតាប់តនេះបញ្ជូនគេនឹងឲ្យទៅគ្រូនោះអាត្មាអស់សម័យហើយព្រោះអាត្មានឹងទៅរៀនបានតែ3ឆ្នាំទេចេះត្រឹមតែឧបចារឈានចេះត្រឹមតែប៉ុណ្ណឹងឥឡូវបើយមនោះលេងទៅដល់ណាដល់ណៃលើពីអាត្មាចេះហើយយមទៅរកកន្លែងនោះនៅក្នុងគ្រូទាំងអស់ដែលអាត្មាដឹងនៅខេត្តនោះមានគ្រូមជ្ឈមខេត្តនោះមានគ្រូដំសូមអញ្ជើញធ្វើដំណើរទៅគ្រូនោះទៅអាត្មាមានតែតែប៉ុណ្ណឹងទេប្រាប់ត្រង់ត្រង់មកណា កុំឲ្យផ្សំស៊ីព្រោះអត់ចេះទៅប្រឹងចេះព្រោះនិយាយខុសស្រាក់នរកអត់គេទៅរៀនអាចារ្យទៅទៀតមិនចង់យកចោលខ្លាញ់ដបោទៅបាត់អស់យន្តការយ៉ាត់អានឹងមែនតើពួកយើងរៀនយកប៉ុនណាមិនរៀនយកបាត់ទេកំអត់មានកំណត់ខាងតែប្រាប់ឲ្យទៅទៅអស់លៀបឯងគេទៅចោលឯងបាត់អស់អមកគិតអញ្ចឹងណាគឺថាយើងមករៀនទាំងអស់ហ្នឹងខ្ញុំកណាដល់ពេលចប់វាខ្ញុំមកធ្វើតារាងវាគ្រូមធ្យមនៅខេត្តណា គ្រូឧត្តមនៅខេត្តណាឲ្យព្រះអង្គអ្នកគ្រូបឋមដឹងគ្រូខ្លួនឯងធ្វើតារាងមើលលេខ1ចែកមកចែកគ្រប់អង្គទាំងអស់ក្នុងឆ្នាំនេះគ្រូខេត្តណាមានប្រមាណខេត្តណាមានប្រមាណហើយមានប្រជុំមានប្រមាណអ្នកនៅណាខ្លះដើម្បីឲ្យព្រះអង្គស្គាល់គ្នាឯងយល់ទេស្គាល់គ្រូគ្នាឯងណាស្គាល់ល្អគ្រូមានចំនួនប៉ុណ្ណេះនៅខេត្តនេះខេត្តនេះអញ្ចឹងទៅទឹកចិត្តយើងទៅជូនកូនសិស្សទៅហើយបើមានកូនសិស្សមកតាមខេត្តណាសួរ ព្រះអង្គលោកយាយជើងនៅខេត្តណាអូលោកយាយមានស្គាល់ខននៃចាននៅខេត្តនោះទេឈ្មោះនេះគុំនៅវត្តនេះជាការសាកសាកសួរប្រទេសសង្ខារៈទៅវិញទៅមកស្ដាប់តន់ទេកុំឲ្យគិតលៀបយកធ្វើអីលៀបប៊ូយើងបួសហើយយើងលះបង់ហើយមានយកទៅទៀតអស់ហើយតែមកកែខែទៅចំហើយលោកសង់ស្រួលហ่ะតែបាយប្រចាំតែ4កែកម៉ាត់គឺទៅផឹងធ្វើអីចិនណា 4វែកតា5វែកតាអញ្ចឹងចាប់បញ្ចប់ហ្នឹងណានេះចាប់បញ្ចប់នឹងរឿងខលៈកបលៈខកសពលៈសពកម្ពុជាមានរឿងឯកសន្តានការព្រៀបធៀប ឥឡូវហ្នឹងយើងនិយមនៃមកលោកតង់យើងដឹងហើយមានវិន័យអស់ហើយបងចពហ្នឹងប្រាស់មានវិន័យក៏ដល់ហើយនិយាយតាមទៅដល់ត្រូវប្រើសម្ពុតសតសតទៅកើតពុតសតទៅតាកសទៅយាយកសទៅសពុតសអើសពៀនវាកមាសតាមភេទបរោះតាមភេទស្រីទៅនេះពីតាមតាបងអញ្ចឹងក៏ក៏នៅយាយយាយហុំចុះ ដល់សិល8សិល5មកចុះមកយើងយកដសាររបៀបសិល8សិល5ទៅសិល10ទៅកោសក់នឹងឡើងតិចអញ្ចឹងទៅឲ្យមានរបៀបណាបងណាកុំឲ្យចិត្តចាប់ឆាយឲ្យមិនដាក់លាសអញ្ចឹងណាដល់ពេលធ្វើការកម្មសិលលាសហើយទៅដល់ទៅវាលាសដែរកន្លែងខ្លះធ្លាប់លាសឡើងមកឡើងទៅវិញបោះតចេញនិយាយអីអស់ អាហ្នឹងគេធ្លាប់អញ្ចឹងយើងកុំយកទម្លាប់ហ្នឹងមកប្រើយើងកែទម្លាប់នេះតលាកសតតសតហើយនៅទៅកលាកសតសតចេញដើរកលាកសតសតមកថាមកកណាត់មកកណាត់ចឹងមកមកកណាត់ទៅមកកណាត់នៅទៅកំណាត់មកកណាត់ចឹងទៅយេដើម្បីឲ្យគ្រូសង្កល់ថាអូលោកយាយសិលវត្តទៅវតីអូនោះបាទសបាតកាកាន់សិល8អូឯនោះបាទសបាតកាកាន់សិល5យល់ទេចាអត់មានចឹងគ្រូសង្កល់ទៅវាទាំងហ្នឹង វាចិត្តនឹងស្រួលសម្គាល់ទេមិនដែលសល់នៅក្នុងខោក្នុងអាវនឹងទេព្រមចំណាំដឹងមើលដឹងថាអូនេះលោកសំមើលពិខុសំនេះណាបើពិខុមានសំក្តីយ៉ាងណាបើសំនេះអត់សំក្តីនេះព្រមសម្គាល់របស់លោកទៅពោដូចជាស្មងដូចគ្នាដល់សិលវត្តនេះពៀនយើងចាអាសិលវតីណោហុំយោអញ្ចឹងអូសិលវត្តសិលវតីអាលាសហ្នឹងគេដឹងសិលបោអាអូលោកយាយនោះសិល8អាអូលោកយាយនោះសិល5ហ្នឹងវាមានគ្រឿងសម្គាល់គេអញ្ចឹងណា អានឹងគេសង្កល់ដែរបើយើងកុំទៅស្អៀតអីនឹងសង្កល់នឹងនោះព្រមតាមគេទៅហ្នឹងហើយកុំធ្វើអីស្រែងចិត្តបរាយបារោននាំដល់អោមើលមិនឃើញនឹងមួយណាសិល10នឹងមួយណាសិល8សិល5ទេនឹងតប្រាជ្ញពីដើមមកខ្មែរយើងគេស្លៀកពាក់គេមានរបៀបរបបគេត្រឹមត្រូវណាស់ឲ្យសំរុំលោកសំពិខោសាមណេរសិលវន្តសិលវតីបាសបាសកាយសំរុំនឹងចឹង កុំឲ្យវាចិត្តទៅតណាតណាផ្លាតចុះផ្លាតឡើងហើយទៀតវគ្គហ្នឹងក៏លេខលោកមើលស្រុងស្រុងស្ពុតយាយយាយស្រុងស្រុងណាយាយណាអើសំបីគាត់លៀបពាក់ទៅហ៊ានទេប៉ុន្តែកុំឲ្យវាខោចអីមកធំជង្គង់អីឲ្យមើលសពុតណាឲ្យដល់កជើងនេះមកតែស្រីហ្នឹងឲ្យចាប់កមកព្រោះឆ្នាំទៅខូតណៃហុំអស់ហើយគ្មានសល់អីទេ អុយអាវយ៉ាងដែរអាវហ្នឹងឲ្យកចិត្តតិចទៅកុំឲ្យវាធ្លាក់អញ្ចឹងកុំចិត្តល្អពេកចាដាក់ដាក់កតធូឲ្យស្បែកគង់ព្រះអញ្ចឹងចហទាំងអស់ហ៎ឯងចិត្តល្អម្ល៉េះខាងចាស់យើងត្រូវបិទបាំងឲ្យចិត្តនេះកនេះអាយកមូលហ្នឹងឲ្យវាមូលផ្លឹងឲ្យចិត្តកុំឲ្យវាធ្លាក់ចេញអូយ និងពាក្យពាក់អបសំណងអបសំរុំតែជាស្ត្រីខ្មែរហើយកម្មាពៀនីហូបនឹងអបតាលី